មេឃភ្លៀងកាន់តែក្លឹងបើរំអូនណារុនទៀបគោក្លឹងក្លឹងអូនខ្លាចយ៉ាងណា គិតយ៉ាងណាហងហងអូនសុំតែបែកធ្លៀងលើរៀមរាពេញនេត្រាដណ្ដើមគ្នាស្រងពេលមេឃភ្លៀងម្ដងម្ដងមើលថៃខ្លួនផងពេលដែលគ្មានប ចាំថាមានមេខ្លាចពេលមេឃភ្លៀងក៏ខ្លាំងនឹកបងដែរទេពេលដែលគ្មានបងឈរបាំងព្រមនៅរៀងខាងទឹកភ្លៀងគ្រប់ពេលដែលស្ងួនរងងា ចិត្តពុំងារអូនគិតយ៉ាងណាកុំហងអូនសុំតែបែធ្លៀងលើរៀមរាទាំងនេះត្រូវដណ្ដើមគ្នាស្រងពេលមេឃភ្លៀងម្ដងម្ដងមើលថែខ្លួនផងពេលដែលគ្មានបងនៅក្បែរ មានមេឃខ្លាចពេលមេឃភ្លៀងផ្កខ្លាំងអ្នកបងដែរទេពេលដែលគ្មានបងឈរបាំងខ្លួននៅរៀងខាងទឹកភ្លៀងគ្រប់ពេលដែលស្ងួនរងងា